ប្រឹងព្យាយាមដើរកិច្ចនឹកជានិចនឹកទ្វេដងទៅដល់កន្លែងណាអារម្មណ៍ត្រូវការតែរូបបងមិនអាចកោះលុបរឿងកូនលងនៅចាំចងរឿងល្អល្អ បើឆ្ងាយគ្នាយ៉ាប់ដល់ម្លឹងយកចិត្តគ្នាជាថ្មីភ្លេចរឿងចង់រាយស្រ័យកំហឹងសន្យាថាត្រូវគ្នាម្ដងនឹងលែងឲ្យខឹងដល់បាយ